មិនស្មើពេលគ្មានអូនមកខ្លួនអស់អាល័យពេលមានចរណៃហេតុអ្វីមិនចេះរក្សាលូឈឺចាប់ធ្លាក់ខ្លួនឯកាស្រែករកជីវ៉ា យស្នេហាឃ្លាតឆ្ងាយហើយសូមដល់ឱកាសអស់បងផងបេះដូងបើសងជូនអូនដល់ឲ្យស្មោះកុំហងពីមុនតូចតនសូមអូនប្រណីបេះដូងអភ័យ បានទេប្រលឹងអបេះដូងឈប់យំធ្ងួញធ្ងោឈប់យំអងហគេមិនអាចត្រឡប់ឡើយស្គាល់ភាពឈឺចាប់អត់យល់កងត្រូវស្គាល់វេរៀនហើយ ឡើយគឺបាច់រហូត ចតន់សូមអូនប្រណីបេះដូងអភ័យរូបមកបានទេប្រលឹងអបេះដូងឈប់យំធ្ងួញធ្ងរឈប់យំអងហគេមិនអាចត្រឡប់ឡើយស្គាល់ភាពឈឺចាប់ យស្គាល់មេរៀនហើយចំឡាយគឺបាច់រហូត តថ្ងៃណាបំភ្លេចអូនបានបាទកូនយ៉ានអូនអមលឹងលឹងរីងហងគេគេទុនត ក្រៀមក្រំព្រោះបងប្រត់មុំអូនក្លៀតទៅឆ្ងាយឆ្ងាយពីរូបខ្ញុំកើតទុកក្រៀមក្រំដងធំមិនស្មើអូវាសនាវាសនាខ្ញុំអឺ មិនគួរឡើយកំណត់ស្នេហ៍ខ្ញុំអូនស្នេហ៍បងកណាត់នំគ្មានតមិនគួរឡើយចង់មកខខ្លួនអាយស្នេហ៍អើយស្នេហ៍ស្នេហ៍រូបកាយអូ មកសុំទងមកណាយីសួនមកបានជាអងខចំពួងងតែមកសុំសងជួបអូនជាតិក្រោ ស្នាវាស្នាខ្ញុំអើមិនគួរឡើយកំណត់ស្នេហ៍ខ្ញុំអូស្នេហ៍បងតណាត់តំណងគ្មានតមិនគួរឡើយសងមកខខ្លួនឯង កាយអូអើយបងសំតងហងណានេះសួនបងបានជាខងបងចំពុងអូតែបងសូមសងជួបអូនជាតិក្រោ